ហើយចំពោះការកង្វល់របស់ពួកគាត់លើកនៅក្នុងនេះថា ដាក់នៅតាមសន្តាគារអាចនឹងស្ទះចរាចរណ៍ទៅលើការដឹកនាំទៅប្រកួត ខ្ញុំសូមប្រកាសជូនទៅអ្នកសារព័ត៌មានជាភាសាចិន នៃប្រទេសម៉ាឡេស៊ីថាកម្ពុជាបានត្រៀមរួចរាល់ការដឹកជញ្ជូន គឺមិនចាំបាច់ខ្វល់អំពីបញ្ហាស្ទះចរាចរណ៍ទេ ប្រទេសខ្មែររបស់យើងខ្ញុំ គឺ ច្បាស់លាស់ណាស់លើបញ្ហានេះគឺមិនមែនត្រឹមតែម៉ូតូនាំមុខទេចង់យករថក្រោះនាំមុខក៏បានដែរថាមើលដល់ទីកន្លែងទៀតអានឹងត្រូវត្រូវស្គាល់ខ្មែរឲ្យបានច្បាស់បន្តិចណារឿងនេះគឺអត់មានអីជាចំណោទទេហើយប្រជាជននៅ ទីក្រុងភ្នំពេញនេះ គឺមានភាពថ្លៃថ្នូរណាស់កាលពីចំនួនប្រជុំអាស៊ាននិងដៃគូប្រព័ន្ធគ្មានគណៈប្រតិភូណាមួយត្រូវបានស្ទះចរាចរណ៍ដោយសារតែការកកស្ទះចរាចរណ៍ទេដូច្នេះអ្នកសារព័ត៌មាន ភាសាចិនរបស់ម៉ាឡេស៊ីក៏បី ធ្វើការកែតម្រូវយកសម្ដីខ្ញុំទៅកែតម្រូវទៅបានហើយ ថាសូមកុំបារម្ភសម្រាប់មកការមកដល់ប្រទេសកម្ពុជាខ្ញុំធានាអាហាងខ្ញុំយកក្បាលខ្ញុំទទួលក៏ត្រូវទៅលើបញ្ហាសวัสดิភាពទាំងឡាយនិងពេលវេលានៃការប្រកួត ព្រោះមិនដូចថាគូប្រកួតគេទៅប្រកួតម៉ោងប៉ុណ្ណេះដល់ទៅគូប្រកួតទៅមិនដល់គេឲ្យអាអ្នកប្រកួតទៅដល់មុនឈ្នះជាស្វ័យប្រវត្តិ អញ្ចឹងវាមិនអាចមានរឿងនឹងកើតឡើងទេអត់មានរឿងនឹងកើតឡើងទេរងចាំមើលចុះព្រោះយើងនេះជាការទទួលខុសត្រូវរបស់យើងដែលយើងត្រូវធ្វើត្រូវធ្វើសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារ